ការចង់ងាប់ព្រួងចង់គប់ចិត្តលោកធំតាកោដូភ្នំមកណល់ទាំងចំបងប្រមាត់យូយូញ៉ាំម្ដងបងតាពីត្រៃកើតរោគស្ពឹកម៉ែថាបើផឹកសូមគុំអើយតែបងមានស្រីអូនហើយកុំទេ បងមិនមានថ្មីឲ្យស្រីនៅមេម៉ាយបងមាត់ខ្មាំងគេឲ្យមានស្នេហ៍បងយកទៅចាយអូនណាយកុំស្ដាយអង្គមួយខែ 萨尔木一看。 ការចង់ងាប់ព្រួងចង់ក៏ចិត្តលោកធំតាក៏ដូរភ្នំមកដល់ទាំងចាប់បងប្រមឹកយូយូញ៉ាំម្ដងបងតាពីក្រែងកើតរោគស្ពឹកម៉ែថាបើផឹកគុំឲ្យតែរូបបងមានស្រី អូនហើយកុំភ័យបងមិនមានថ្មីឲ្យស្រីនៅមេម៉ាយបងមាត់ខ្មាំងគេឲ្យមានស្នេហ៍បងយកទៅចាយអូនហើយកុំ ដាយអង្គមួយខែនៅសល់មួយខែ